រិមិត្តជាទីមេត្រីដំបងខឹងប្តីដាច់ក្បាលដាច់កន្ទុយដោយសារគ្មានផ្កាថ្ងៃបុណ្យនៃក្តីស្រឡាញ់ថែមទាំងបាត់ពីផ្ទះពេញមួយថ្ងៃទៀតដល់ដឹងការពិតតើបអង្គុយសើចវិញយោងតាមគណនី Facebook មួយដែលមានឈ្មោះថាអ៊ុំអ៊ុំ OEOE បានចែករំលែកពាក្យមួយឃ្លាទាំងខឹងថា មិនត្រឹមអត់ផ្កាអត់កាដូទេ វាបាត់ទាំងប្តីទៀតស្អែងខំ calling ហើយដំបងឡើយគណនីខាងលើ មានអារម្មណ៍ខឹងជាខ្លាំងប៉ុន្តែក្រោយទទួលដំណឹងថាឡានដែលប្តីរបស់ខ្លួនបានបើកចេញទៅនោះបានធ្លាក់ប្រឡាយគាត់ក៏បានបដូរអារម្មណ៍ពីការខឹងមកភ័យនិងបារម្ភពីសុវត្ថិភាពរបស់ប្តីខ្លួនឯងវិញលុះបានឃើញរូបភាពវិញអារម្មណ៍ដែលខឹងនិងបារម្ភក៏ផ្លាស់ប្ដូរម្ដងទៀតមកជាអស់សំណើចដោយសារឡានធ្លាក់ប្រឡាយហើយតែបុរសជាប្តីបានកាន់បាច់ផ្កាមួយបាច់ដ៏ស្រស់ស្អាតសម្រាប់ជូនប្រពន្ធក្នុងថ្ងៃនៃក្តីស្រឡាញ់ដែលសកម្មភាព លោកខំការពារផ្កានិងប្រឹងចេញពីឡានឡើងដើម្បីមកផ្លូវវិញ បានធ្វើឲ្យមហាជនជាច្រើនផ្ទុះសំណើចមិនស្ទើរឡើយចាហេតុតែស្រឡាញ់ប្រពន្ធខំជិះឡានទៅទិញផ្កាយ៉ាងស្រស់ស្អាតជូនពិសេសតែម្ដង ក្នុងថ្ងៃ14កុម្ភៈប៉ុន្តែចៃដនអីពេលដែលទិញផ្ការួចស្រាប់តែឡានរេចង្កូតធ្លាក់ប្រឡាយសំណាងហើយដែលមិនមានគ្រោះថ្នាក់អ្វី